អូខេជីបំជីបំជីបំជំរាបសួរក៏ដូចជាសួស្តីទាំងអស់គ្នាខ្ញុំមុនលេងស្វាគមន៍មកកាន់វីដេអូថ្មីវីដេអូវីដេអូនេះខ្ញុំអត់និយាយរឿងលីលីនៅអគ្នាសាយដែលប្រាពងនៅលើហើយថ្ងៃហ្នឹងគឺថ្ងៃទី12អីអញ្ចឹងអ្នកទាំងអស់គ្នាបានអានបាយច្រើនកុំភ្លេចចែកខ្ញុំផងហើយចាប់ដល់ថ្ងៃទី14កុម្ភៈដែលជាថ្ងៃទីវានៃសេចក្តីស្រឡាញ់អញ្ចឹងចង់បង្ហាញក្តីស្រឡាញ់ខ្លះខ្លះទៅដេប្រាហើយបើសិនជា surprise គាត់ថ្ងៃទី14គាត់ដឹងហើយអញ្ចឹងឥឡូវថ្ងៃហ្នឹងថ្ងៃទី12អញ្ចឹង surprise គាត់ទៅហើយ ហើយនេះខ្ញុំ មានប្រអប់កដោមកប្រអប់ដែលផ្ញើមកខាងពី Gram Cornetto ហើយគាត់បានរៀបចំនៅក្នុងស្អាតមែនតែនដើម្បីឲ្យខ្ញុំយកទៅ surprise Debra ហើយឥឡូវ Debra ពងធ្វើការនៅលើគាត់អត់ដឹងថាខ្ញុំមានប្រអប់កដោឬក៏ភាពគម្រោងអីហ្នឹងហ្នឹងគឺ level មែនតែនតាំងពីផឹកមក yes ចាំឥឡូវកុំឲ្យខាត់ពីយើងឡើងទៅលើមើល Debra ទាំងអស់គ្នា come on គេមើលថាក្នុងមានគេអាមើល chocolate បើមើលបើមើលអត់ស្អាតមិនដែរស្អាតស្អាតកាហ្វេរីជួយចិត្តអត់ជួយជួយ kiss help me ការនេះ yeah ពីទៅអ្នកអរគ្នាដឹងហើយថាដេកផាជួយចិត្តការ baby bread ហើយហ្នឹងគឺ reaction របស់គាត់តែប៉ុណ្ណាគាត់ចេះ surprise ច្រើនហ្នឹងទៅ ធម្មតាធម្មយាយើងចិត្តដល់ថ្ងៃបនយើងក្រីស្រឡាញ់ហ្នឹងឥឡូវយើងមើលព្រមទៀតតែអូអូខេញ៉ាំឥឡូវមកអីអញេឡើយដល់ហងអីមកអង្គុយចិត្តអូអូអូអូអូខេអូខេចាំតែមកកាន់ចាំអូខេមកយកក៏អីមកអង្គុយស្អាតអូណាមិនដែរមានអារម្មណ៍មិនដែរ sweet អូ sweet មែនចឹង ទៀនមែនតែនអត់ដឹងថាត្រូវនិយាយដែរគ្រាន់ថា Happy Valentine's Day and អរគុណដែលតែងតែស្រឡាញ់បងតែងតែមើលថែបងនៅជាមួយបងហើយថ្ងៃ13ហ្នឹងគឺ anniversary យើង2ឆ្នាំ10ខែគត់ហ្មងហ្នឹងហើយហើយតទៅទៅយើងជិតបាន3ឆ្នាំយើងជិតដៃជាមួយគ្នាបាន3ឆ្នាំហើយ like I feel so happy to stay with you ហឹម yeah thank you so នេះ បងបាននិយាយគ្នាមួយគាត់ធ្វើ surprise ខ្លួនឯងចឹងណាហើយបងដឹងហើយថា surprise នឹងខ្លួនឯងមុខស្មើហើយតែតែនេះគឺការខិតខំរបស់ពួកយើង yes ហើយសង្ឃឹមថាខ្លួនឯងចូលចិត្ត I like it ស្អាតស្អាតខ្លួនអូខេតោះឥឡូវយើងញ៉ាំក្រែមមួយគ្នាមួយទៅនឹងម្ដងញ៉ាំពីរនាក់បានបាន sweet អូខេអូខេតោះចូលចិត្តខាងគូគាត់រៀបចំលុយមែនតើតោះ តែយើងຕົកអានេះនៅលើຕົកសិនណាអីកុំកុំព្យូទ័រអូខ្លាចខូចកុំព្យូទ័រទៀតចោលខូចផ្សែងអូកប់សេរីលយមែនតែនអ្នកដែលខ្ញុំធ្លាប់ឃើញរូបខ្ញុំផុសញ៉ាំក្រែមពីរនាក់ដែលប្រាកម្មមុនឥឡូវឲ្យមើលវីដេអូម្ដងវាឡៃផងមួយអៀនឯណាវាមិនដែលអមួយពីរបី ស់គ្នាខ្ញុំមានដំណឹងល្អមួយចង់ប្រាប់អ្នកដែល single ក៏បានអ្នកដែល in relationship ក៏បានអ្នកដែលមានក្រាស់លើគេអញ្ចឹងថ្ងៃទី14ហ្នឹងគឺនៅ Eden Garden ខាង Coneto គាត់បានរៀបចំនៅកម្មវិធីមួយដែលថ្ងៃនោះចាប់ពីម៉ោង1ដល់ម៉ោង8កន្លះយប់គាត់នឹងចែក Grand Free សម្រាប់អ្នកទាំងអស់គ្នាហ្នឹង Gram Cornetto free តែម្ដងហើយក៏មានលេង game កំសាន្តសប្បាយសប្បាយជាច្រើនមែនតើដែលធ្វើឲ្យអ្នកទាំងអស់គ្នាឈ្នះអាំងប៉ាវបានទៀតវ៉ាវលុយណា ក្នុងអាប៉ាវហ្នឹងអត់ដឹងទេដឹងតែមានលុយធម្មតាអាប៉ាវគឺមានលុយទេត្រូវទេហើយមានរង្វាន់ច្រើនទៀតហើយមួយទៀតអ្នកទាំងអស់គ្នាដែល single អញ្ចឹងអាចទៅទៅគាត់លោកប៉ះអ្នក single អញ្ចឹងយើងអាចជួបណាគេម្នាក់នៅកន្លែងហ្នឹងអញ្ចឹងយើងអាចយេចាប់ដើមយកគ្នាអញ្ចឹងទៅជួបស្នេហាចៃដន្យអញ្ចឹងណាហ្នឹងហើយហើយឬក៏អ្នកដែលមានក្រាស់អញ្ចឹងលួចនាំក្រាស់ទៅគាត់លោគេចូលចិត្តញ៉ាំក្រែមអញ្ចឹងយើងឲ្យក្រែមគេញ៉ាំនៅថ្ងៃនោះអញ្ចឹងណា yes អញ្ចឹងកុំភ្លេចចំណាយពេលវេលាជាមួយនឹងមនុស្សដែលយើងស្រឡាញ់ហ្នឹងថ្ងៃនេះ 14កុម្ភៈហ្នឹងហើយកុំភ្លេចនាំគាត់ទៅ Eden Garden ចាប់ពីម៉ោង1ដល់ម៉ោង8កន្លះទៅគឺនឹងមានក្រែមញ៉ាំ free មានហ្គេមលេងឈ្នះអាំងប៉ាវឈ្នះលុយហើយក៏មានទូបានភាពរីករាយជាមួយគាត់សាងអនុស្សាវរីយ៍ sweet sweet អីចឹងណាអេអរគុណអ្នកទាំងអស់គ្នាមែនតើដែលបានតាមដានទស្សនាវីដេអូមួយនេះអត់មានអីច្រើនទេគាត់តែមានតែប៉ុណ្្នឹងជូនកាដូហើយគឺប៉ុណ្្នឹងហើយកុំភ្លេចជួបគ្នានៅថ្ងៃទី14នៅ Eden Garden ចាប់ពីម៉ោង1ដល់ម៉ោង8កន្លះអត់ជួបអត់បែកអូខេបាយបាយ